អញនោះយ៉ាងណាហើយប្រុសសង្ហាណានវិសាថាហើយ ថាកុំឲ្យ ល្បីតែល្បី ដឹងតែគេជីកកកកកាយគ្មានសល់ឡើយដូចផ្លែកដែរកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលនេះពិតជាសម្បូរទៅដោយរឿងគួរឲ្យចាប់អារម្មណ៍ណាស់មិនថាទាំងរឿងល្អនិងរឿងមិនល្អនោះទេចេញមកគឺផ្ទុះតែម្ដង ជាក់ស្ដែងដោយបេក្ខជនណានវិសា ដែលធ្លាប់ឆក់យកបេះដូងមហាជនក៏ដូចជាគណៈកម្មការផងដែរជាពិសេសកញ្ញាសុកសីឡាលីនតែម្ដងដែលត្រូវបានបេក្ខជនម្នាក់នេះធ្វើឲ្យរំភើបឡើងស្រក់ទឹកភ្នែកប៉ុន្តែ ថ្មីថ្មីនេះដែរគេឃើញការបង្ហោះសារមួយ របស់កំពូលអ្នកឆ្នៃម៉ូដនិងគ្រូបង្រៀនដើរម៉ូដប្រចាំប្រទេសកម្ពុជាអត្តន័យក្នុងសារនោះមានសរសេរជាភាសាអង់គ្លេសថា Congratulations my beloved brother គួរជ្រាបផងដែរថារវាង លោកណានវិសាលនិងលោកអូលីវ៉ាកុងពួកគេមានទំនាក់ទំនងយ៉ាង ស្អិតរមួត ដោយរាល់ថ្ងៃពួកគេរស់នៅជាមួយគ្នា ហើយលោកណានវិសា គឺគោរពស្រឡាញ់លោកអូលីវ៉ាកុងជាបងប្រុសនិងជាគ្រួសារផងដែរបើតាមសម្ដីរបស់លោកអូលីវ៉ាកុងដែលជាបងប្រុសតែងតែ ទំនុក បំរុង និងមើលថែលោកណានវិសាកន្លងមកនេះបានឲ្យដឹងថាអ្វីត្បិតតែវិសា មើលទៅរីករាយ និងលេងសើចច្រើនប៉ុន្តែប្អូន ជាមនុស្សកក់ក្ដៅបំផុតពេលដែលបាននៅក្បែរគឺគេចេះមើលថែគ្រប់គ្នា ហើយគាត់ឆ្លាតនិងតែងតែជួយអ្នកដទៃជានិច្ចចាសសូមអរគុណសម្រាប់ការ តាមដានព័ត៌មាននេះ។